បាទមកជួបគ្នាជាមួយនឹង course online ពាក់ព័ន្ធគ្នាជាមួយនឹង Green Business Innovation បាទអូខេជាដំបូងគឺយើងមកជួបគ្នាជាមួយនឹងមេរៀនទី1បាទស្ដីអំពី General Awareness ទៅលើ Orientation for Environment អញ្ចឹងការដែលយើងមុនយើងចូលដល់ course យើងមកជួបគ្នាជាមួយនឹងការស្វែងយល់ទូទៅណាពាក់ព័ន្ធគ្នាជាមួយនឹងបរិស្ថាន ហើយខុសនេះនៅក្នុង slide រៀបចំបាទយកពី original slide ពីពីលោកគ្រូអុកច័ន្ទវាសនាបាទហើយនៅខុសហ្នឹងគឺពាក់ព័ន្ធគ្នាជាមួយនឹង IBM យើងបាទអញ្ចឹង Green Innovation in Business Conduct ហ្នឹងគឺជាចំណុចមួយដែលសំខាន់សម្រាប់និស្សិតយើងយកទៅរៀនហើយស្វែងយល់ពាក់ព័ន្ធគ្នាជាមួយនឹងការច្នៃប្រឌិតធ្វើម៉េចឲ្យអាជីវកម្មរបស់យើងប្រកបទៅដោយ concept green បាទ អូខេតោះអញ្ចឹងចំណុចនៃមេរៀនទី1គឺនិយាយពី បាទ content មាននិយាយពី4ចំណុចអញ្ចឹងចំណុចទី1និយាយពីបរិយាកាសទូទៅ តាំងពីសម័យដើម តាំងពីសម័យអង្គរមកតើតាខ្មែរនៅក្នុងរចនាខ្មែរនៅក្នុង អាណាចក្រខ្មែរកាលពីសម័យដំបូងនោះគឺ មានលក្ខណៈបែបណាអានេះយើងសម្គាល់នឹងកលេចមើលទាំងអស់គ្នាបាទចំណុចទី2និយាយពី our daily life អញ្ចឹងពាក់ព័ន្ធគ្នាជាមួយនឹងស្ថានភាព នៃជីវិតយើងប្រចាំថ្ងៃបាទអញ្ចឹងថាតើជីវិតយើងប្រចាំថ្ងៃមានលក្ខណៈបែបណាហើយទី3នេះ global environment issue នេះបញ្ហាទូទៅពាក់ព័ន្ធជាមួយនឹងបរិស្ថានសម្រាប់ពិភពលោកហើយចំណុចកន្លឹះ ទី4នៅក្នុងមេរៀនជា key បាទជា keyword គឺ 5w plus ជាមួយនឹង 2a អញ្ចឹងតើមើល w ទាំង5ជាមួយនឹងអឺ h ចំនួន2បាទអញ្ចឹងវា ពាក់ព័ន្ធជាមួយនឹង concept នឹងយ៉ាងម៉េចខ្លះអូខេអញ្ចឹង content ទាំង4នេះនឹងបង្ហាញនៅក្នុងមេរៀនទី1បាទអញ្ចឹងមេរៀនដំបូងនៃវីដេអូរបស់យើង គឺនិយាយពី លក្ខណៈទូទៅនឹងឯង អូខេអញ្ចឹងចំណុចទី1ពាក់ព័ន្ធគ្នាជាមួយនឹងខ្មែរណាអាណាចក្រខ្មែរណាអាណាចក្រខ្មែរកាលពីសម័យដើម គឺមានលក្ខណៈបែបណាអញ្ចឹងជីវិតរស់នៅបែបធម្មជាតិបាទអញ្ចឹងការ ដែលបំពុលការដែលបំផ្លាញទៅលើ ធម្មជាតិការដែលធ្វើឲ្យប៉ះពាល់ទៅលើធម្មជាតិហ្នឹងគឺมันមាន ច្រើនទេព្រោះសម័យមុនក៏បរិមាណមនុស្សក៏មាន ចំនួនតិចដែរអញ្ចឹង សម្រាប់ស្ថិតភាព និងបរិយាកាស នៅក្នុង អាណាចក្រខ្មែរកាលពីសម័យដើមបាទអញ្ចឹងវាមានលក្ខណៈល្អប្រសើរជាងពេលបច្ចុប្បន្ននេះអញ្ចឹងការប្រៀបធៀបទៅលើ ស្ថានភាពពីដើមអញ្ចឹងពីដើមដែលយើងធ្លាប់សម័យធ្លាប់គិតបាទអញ្ចឹងស្ថានភាពវាមាន ការប្រែប្រួលរហូតមកដល់ពេលបច្ចុប្បន្ននេះបាទអញ្ចឹងនៅក្នុងបន្ទាប់ពីនៅក្នុងអាណាចក្រខ្មែរគឺនេះ ការរស់នៅបែបប្រកបទៅដោយធម្មជាតិបាទមានដើមឈើមានដើមបន្លែបកាជុំវិញផ្ទះសបាយអញ្ចឹងឯងនេះអានេះជាលក្ខណៈនៃធម្មជាតិនៃការរស់នៅបែបស្រុកស្រែបាទបែបស្រុកស្រែបែបជនបទបែបអីហ្នឹងគឺជាការរស់នៅមួយដែលប្រកបទៅដោយធម្មជាតិពិតប្រាកដបាទអញ្ចឹងនៅតាមបណ្ដាខេត្តក៏ដូចគ្នាដែរបាទនៅតាមបណ្ដាខេត្តដែលយើងមានក្នុងពេលបច្ចុប្បន្ននេះគឺពាក់ព័ន្ធគ្នាជាមួយនឹង ការអភិវឌ្ឍមានន័យថាបើយើងរស់នៅ green គឺអភិវឌ្ឍបែប green ហើយបើសិនជាយើងអត់អភិវឌ្ឍបែប green នេះវាប្រឆាំងទៅនឹងធម្មជាតិកាលពីដើមអញ្ចឹងអានឹងវាច្រាស់គ្នាទៅវិញបាទអញ្ចឹងនៅក្នុងពេលដែលយើងរស់នៅក្នុងបរិយាប័តក្នុងបរិយាកាសនៃអឺខ្មែរសម័យដើមណាគឺការរស់នៅផ្សារភ្ជាប់ជាមួយនឹងធម្មជាតិ ចឹងវាអត់ប៉ះពាល់ទៅលើស្ថានភាពឬក៏បរិស្ថានច្រើនទេបាទតិចតួចបំផុតនៅក្នុងការរស់នៅអូខេចឹងយើងឈានទៅដល់ការរស់នៅ បែបជីវភាពសាមញ្ញជីវភាពក្នុងពេលបច្ចុប្បន្ននេះចឹងបន្ទាប់ពីមានការអភិវឌ្ឍរីកដោះដាលទៅមុខអញ្ចឹងការអភិវឌ្ឍហ្នឹងក៏ធ្វើឲ្យវាប៉ះពាល់ទៅលើស្ថានភាពជីវភាពអញ្ចឹងនៅនៅពេលដែលយើងសម័យឃើញថានៅពេលដែលយើងសង់អាគារណា សង្ឃគាផ្សងផ្ទះសបែងការរស់នៅ មនុស្សកាន់តែច្រើនធ្វើឲ្យមានការបំពុលកាន់តែច្រើនការប្រើប្រាស់សម្ភារៈផ្សេងផ្សេងកាន់តែច្រើនអញ្ចឹងដំបូងបំផុតគឺពាក់ព័ន្ធជាមួយនឹងការសង់សង់លំនៅឋានអញ្ចឹងនៅពេលដែលមានការអភិវឌ្ឍក្នុងពេលបច្ចុប្បន្ននេះការសង់សង់លំនៅឋានឬក៏អភិវឌ្ឍផ្សេងផ្សេងគឺត្រូវបាត់បង់ធម្មជាតិការកែច្នៃទៅជាអាគារធំធំណាអាហ្នឹងហើយបើយើងប្រែប្រួលទៅអាគារធំធំហើយ យើងមានការដាំអឺដើមឈើដើមផ្កាអីផ្សេងផ្សេងដើម្បីអមដើម្បី ទាញយកអុកស៊ីសែនហើយដើម្បីស្រូបយកជាមួយនឹងជាតិពុលអីផ្សេងផ្សេងគឺនិយាយជារឿងល្អប៉ុន្តែក្នុងក្នុងការរៀបចំបច្ចុប្បន្ននេះគឺវាមានចំណុចខ្លះវាមានការឆក់ល្វែងអញ្ចឹងពាក់ព័ន្ធជាមួយនឹងគាសម្ភារៈប្រើប្រាស់ផ្សេងផ្សេង ណាអាហារហូបចុកអីផ្សេងផ្សេងណាអាហ្នឹងសិតតែជាការរស់នៅក្នុងពេលបច្ចុប្បន្ននេះយើងសង្កេតឃើញសួរថាតើទង្វើទាំងឡាយណាដែលវាអាចបង្កឲ្យមានផលប៉ះពាល់ណាចឹងទាំងសំប្រាក់ប្រើប្រាស់ក៏ដូចគ្នាចឹងសរុបមកវិញសម្រាប់ការប្រើប្រាស់តាំងពីប្រព័ន្ធបង្ហូររោងចក្រសហគ្រាសអីផ្សេងផ្សេងធំធំណាចដាយន្តណាម៉ាស៊ីនត្រជាក់ណាសំប្រាក់ប្រើប្រាស់នៅក្នុងផ្ទះណាអំពូលភ្លើងនេះម៉ាស៊ីនត្រជាក់អំពូលភ្លើងជាមួយនឹង ម៉ូតូណារថយន្តអានេះសិតតែជាការបំពុលទៅលើបរិស្ថានទាំងអស់អញ្ចឹងនៅក្នុងនេះគឺពាក់ព័ន្ធគ្នាជាមួយនឹង water waste and pollution energy water waste ជាមួយនឹង pollution អញ្ចឹងនៅពេលដែលយើងមានបរិមាណនៃការប្រើប្រាស់កាន់តែច្រើននេះ energy នៃការប្រើប្រាស់ក៏កាន់តែច្រើនរាល់ធម្មជាតិរាល់ទង្វើទាំង lain ណាដែលយើងយកមកប្រើគឺប្រើដោយពុំមានការសន្សំចៃអាហ្នឹងដែលយើងត្រូវគិតអញ water ការប្រើប្រាស់ទឹកក៏ដូចគ្នាហើយទឹកជាងគិតថាសម្បូរប៉ុន្តែតំបន់ខ្លះគឺអត់មានទឹកប្រើប្រាស់ទេ បាទហើយជាមួយនឹងកាកសំណល់ហើយនឹងការបំពុលជាដើមអញ្ចឹងសរុបមកវិញក្នុងការរស់នៅបច្ចុប្បន្ននេះគឺបង្កឲ្យមានការប៉ះពាល់ជាខ្លាំងទៅលើបរិស្ថានចំណុចហ្នឹងក្នុងស្ថានភាពក្នុងពេលបច្ចុប្បន្ននេះអញ្ចឹងហើយបាននៅករណីដែលប្រទេសគេជឿនលឿនគេបានដើរមុនយើងមួយជំហាន បាទគេបានអ ពីវត្ត គេបានដំណើរការទៅហើយក្រោយមកទៀតគេបានសិក្សាស្រាវជ្រាវមើលទៅឃើញថាវាមាន ផលប៉ះពាល់ទៅលើបរិស្ថានខ្លាំងអញ្ចឹងហើយបានថានៅក្នុងប្រទេសអឺដែលកំពុង ដែលរីកចម្រើនខ្លាំងដូចជាអាមេរិកដូចជាចិន ដូចជាអឺបណ្ដាប្រទេស នៅ ខាងប៉ែកអឺរ៉ុបផ្សេងទៀតក៏គេផ្ដោតសំខាន់ទៅលើគេផ្ដោតសំខាន់ទៅលើអឺនេះដែរទៅលើបរិស្ថានជាមួយនឹង ការបំពុល ចឹងពាក់ព័ន្ធគ្នាជាមួយនឹងចំណុចទាំងអស់នេះគឺធ្វើឲ្យយើងអឺពិបាកនៅក្នុងការអឺដោះស្រាយទៅលើបញ្ហាទាំងអស់នេះអញ្ចឹងនៅ ពេលដែលយើងសិក្សាទៅលើស្ថានភាពទាំងអស់នេះគឺយើងផ្ដោតសំខាន់ទៅលើ environment ណាការបំពុលអញ្ចឹងចំណុចនៃការរស់នៅក្នុងពេលបច្ចុប្បន្ននេះគឺវាជះឥទ្ធិពលទៅលើស្ថានភាពសេដ្ឋកិច្ចជាខ្លាំងបាទអូខេចូលដល់ចំណុចបន្ត បាទចំណុចទី3និយាយពីបញ្ហាទូទៅ នេះនិយាយពីបញ្ហាតកតងជាមួយ ពិភពលោកអានេះបញ្ហានៃការរស់នៅក្នុងពេលបច្ចុប្បន្ននេះថាតើវា មាន លក្ខណៈបែបណា បាទការរស់នៅរបស់យើងណាវាអាចផ្សារភ្ជាប់ទៅម៉េចហើយវាអាចបង្កទៅលើបញ្ហាអ្វីខ្លះចឹងទន្ទឹមនឹងការដែលយើងរស់នៅប្រចាំ ថ្ងៃរាល់ទង្វើទាំងអស់វាបានជះឥទ្ធិពលទៅលើបញ្ហាដែលកើតឡើងទៅលើបញ្ហាបរិស្ថាននៅក្នុងតំបន់ក៏ដូចជានៅក្នុងប្រទេសហើយក៏ដូចជានៅក្នុង ពិភពលោកចឹងរាល់បញ្ហានៃការរស់នៅទាំងអស់នោះវាបានកើតឡើងហើយបង្កបញ្ហាអ្វីខ្លះចឹងទន្ទឹមនឹងស្ថានភាពបច្ចុប្បន្នអញ្ចឹងយើងក៏លេចឃើញ មានទាំងពី ក្នុងបរិបទនៃក្នុងប្រទេសកម្ពុជា យើងមានការផ្លាស់ប្ដូរបាទផ្លាស់ប្ដូរគឺចំណុចទី1គឺ ការផ្លាស់ប្ដូរទៅលើអឺបរិយាកាស climate change climate change អញ្ចឹងនៅពេលដែលមានបរិយាកាស ទូទៅមានការផ្លាស់ប្ដូរធ្វើឲ្យស្ថានភាពនៃការរស់នៅឥឡូវគឺប្រែប្រួលដែរអញ្ចឹងតំបន់ខ្លះមានគ្រោះរាំងស្ងួតតំបន់ខ្លះមាននេះតកតងជាមួយនឹងផ្ទាំងតកការបង្កឲ្យមាន ទឹកជំនន់បាទមានបង្កឲ្យទីទឹកជំនន់ខ្យល់ព្យុះភ្លៀងខ្យល់ខ្លាំងខ្យល់កន្ត្រាក់អញ្ចឹងមករយៈកន្លងមកឃើញយើងមិនត្រឹមតែ សម្គាល់ទៅលើក្នុងប្រទេសយើងទេប្រទេសដតីទៀតក៏ដូចជាបណ្ដាពិភពលោកបញ្ហាហ្នឹងវាកើតឡើង គ្រោះរាំងស្ងួតហើយគ្រោះរាំងស្ងួតគ្រោះទឹកជំនន់ណាព្យុះភ្លៀងខ្យល់បោកបក់អាហ្នឹងសិតតែជារឿងមួយដែលធ្វើឲ្យប៉ះពាល់ហើយមួយទៀតការប្រើប្រាស់នេះ waste ហើយយើងសម្លឹងមើលធ្វើឃើញថាមានផលប៉ះពាល់ជាច្រើនពាក់ព័ន្ធជាមួយនឹងការបោះសំណល់កាកសំណល់ណា waste ជាច្រើននៅក្នុងប្រទេសកម្ពុជាយើងគឺមាន បើនិយាយពី តាមរបាយការណ៍របស់ក្រសួងតាមរបាយការណ៍របស់ខាង អាញាធររាជធានីភ្នំពេញអីក៏ខាងសាលាក្រុងក៏គេបានបង្ហាញថាមានមួយថ្ងៃចូលរាប់អឺរាប់តោនដែរសម្រាប់កាកសំណល់នៅក្នុងប្រទេសកម្ពុជាយើងអញ្ចឹងកាកសំណល់រាប់តោនក្នុងការប្រមូលយកទៅចោលហើយការរៀបចំទុកដាក់ហ្នឹងក៏នៅមានកម្រិតនៅឡើយសម្រាប់បរិបទប្រទេសកម្ពុជាយើង បាទហើយយើងត្រូវបាទជារឿងដែលត្រូវធ្វើបន្ទាប់គឺការអភិវឌ្ឍកាកសំណល់ហ្នឹងឲ្យទៅជា របស់ដែលយើងអាចប្រើប្រាស់បានទៅវិញបាទការឆ្នៃទាំងពីកាកសំណល់បែបរឹងបែបព្រាវណាកាកសំណល់បែបមន្ទីរពេទ្យអីជាដើមអញ្ចឹងយកយកមកឆ្នៃណានិយាយអាចឆ្នៃបានអ្នកអាចអាចយកមកប្រើប្រាស់បានអញ្ចឹងទាំងអស់នេះដែលអាចជាអតិពលហើយនេះគ្រូរាំងស្ងួត នៅតាមតំបន់ណាតំបន់ដែលខ្វះខ្វះទឹកខ្វះអីគឺនេះតំបន់ខ្វះទឹកដែរក្មេងអានេះសិតតែជាបញ្ហាដែលកើតឡើង ទៅលើ ជុំវិញពិភពលោកយើងតាមរយៈនេះបរិស្ថានបញ្ហាដែលកើតឡើងចំពោះការរស់នៅក្នុងពេលបច្ចុប្បន្ននេះអញ្ចឹងប្រទេស គេជឿនលឿនគេបានសង្កេតឃើញមានថាផលប៉ះពាល់ជុំវិញជុំវិញការរស់នៅជំវិញសកម្មភាពមនុស្សក្នុងពេលបច្ចុប្បន្ននេះគឺមានការផ្លាស់ប្ដូរណាចឹងហើយបានគេឈានទៅដល់ការគិតទៅលើបញ្ហា green ហើយនៅពេលដែលយើងមាន សម្រាប់តែយើងក្នុងការរស់នៅក៏ដោយនៅ ពេលដែលជុំវិញផ្ទះឬក៏បរិស្ថានជុំវិញមានលក្ខណៈបៃតងក៏ការរស់នៅរបស់យើងក៏ស្រស់ស្រាយជាងនឹងដែរបាទហើយយើងជាទូទៅយើងរស់នៅក្នុងក្រុងជាមួយនឹងអ្នករស់នៅក្នុងស្រែណាភាគច្រើន គឺយើងនៅពេលដែលលំហែគឺយើងទៅ ស្រុកស្រែជនបទដើម្បីទទួលនៅអាខ្យល់អាកាសបរិសុទ្ធនៅធម្មជាតិ Q ណាបៃតងឯហ្នឹងជាដើម ដែលយើងត្រូវសិក្សាស្វែងយល់ហើយនៅក្នុងប្រទេសកម្ពុជាយើងឃើញ នៅ មាន តាមតំបន់ពេលភ្លៀងគឺភ្លៀងជន់បាទជន់លិចបាទពេលដែលភ្លៀងមកណាហើយអញ្ចឹងយើងសង្កេតមើលឃើញខ្លួនឯងបាទហើយពាក់ព័ន្ធគ្នាជាមួយនឹងរោងចក្រសហគ្រាសអីផ្សេងផ្សេងក៏បានបង្កឲ្យមានផ្សែងពុលផ្សែងហ្នឹងក៏ធ្វើឲ្យមានអី green house effect ជាអត្តពល acid rain នេះ deflation of ozone layer អាហ្នឹងការ ប៉ះពាល់ទៅលើស្រទាប់អូโซនអញ្ចឹងអាទាំងបញ្ហាទាំងអស់នេះត្រូវបានពិភពលោកយកចិត្តទុកដាក់បាទយកចិត្តទុកដាក់ទាំងអស់បាទចំណុចហ្នឹងដែលវាជាអត្តពលខ្លាំងមែនតើអូខេចូលដល់ចំណុចបន្ទាប់បាទចំណុចទី3បដតតែលបាទនិយាយពីបញ្ហាបរិស្ថានពិភពលោកអញ្ចឹងនៅ ក្នុងនោះ គឺពាក់ព័ន្ធគ្នាជាមួយនឹងការផ្លាស់ប្ដូរនៅគណៈពេលដែល មានបញ្ហានឹងកើតឡើងណាការរស់នៅវាធ្វើឲ្យនេះ right field អាអឺវាស្រែណាមានការរាំងស្ងួតព្រោះពេលខ្លះមាន ការលំបាកអញ្ចឹងស្រូវស្កកហើយពេលដែលភ្លៀងភ្លៀងទឹកជំនន់ពេលដែលរាំងគឺរាំងរការធ្វើការបង្កបង្កើនផលអត់បានអាចចំណុចនេះដែលជាជាអត្តពលយ៉ាងខ្លាំងបាទដែលយើងត្រូវយកចិត្តទុកដាក់ ចឹងរួមគ្នាការពិតទាំងវើទាំងអស់រួមគ្នាអញ្ចឹងនៅក្នុងនេះគឺផ្ដោតតម្ងានទៅលើ global ហើយយើងមើលឃើញសង្កេតឃើញប្រទេសអឺដែលអភិវឌ្ឍហ្នឹងគេ បានរៀបចំគម្រោងបាទចោះជួយទៅដល់ប្រទេសកំពុងអភិវឌ្ឍដើម្បីស្ដារនិងរៀបចំហេដ្ឋារចនាសម្ព័ន្ធនឹងការទប់ស្កាត់ទៅលើបញ្ហាហ្នឹងឯងអាអឺបញ្ហាបរិស្ថានជុំវិញពិភពលោក ចឹងនៅក្នុងនោះគេចាប់ដើមគិតហើយនៅក្នុងបរិបទប្រទេសកម្ពុជាយើងគឺរាល់ប្រទេស ដែលនៅបណ្ដាអឺរាល់ប្រទេសដែលនៅបណ្ដាអឺស្របទន្លេមេគង្គគេចាប់ដើមគិតទៅលើបញ្ហានឹងដែរការបាត់បង់ធម្មជាតិការបាត់បង់សម្រស់នៃទន្លេមេគង្គការបាត់បង់អឺមច្ឆាត្រីនៅ ក្នុងហ្នឹងហើយការបាត់បង់ប្រយោជន៍ពីបឹងឬក៏ទន្លេមេគង្គណាបាទ អូខេចឹងចំណុចទី3បន្តនេះការប៉ះពាល់ទៅលើនេះសតបអូโซនអញ្ចឹងយើង ដឹងទាំងអស់គ្នាហើយថាតើនៅគណៈពេលដែលមានបញ្ហាបំពុលខ្លាំងនៅក្នុងបរិស្ថានដែលធ្វើឲ្យប៉ះពាល់ទៅលើដល់សតបអូโซនសួរថាតើ ស្ថានភាពនិង ផលប៉ះពាល់ទៅលើពិភពនិងភាពរស់និយាយទៅថាមនុស្សទូទៅទាំងអស់តាំងពីបរិស្ថានជុំវិញទាំងអស់ហ្នឹងវាមានលក្ខណៈបែបណាអាចំណុចហ្នឹងឯងដែលធ្វើឲ្យពិភពលោកឬក៏ស្ថានភាពយើងបច្ចុប្បន្ននេះកាន់តែក្តៅទៅក្តៅទៅក្តៅទៅធ្វើឲ្យសត្វអូโซនហ្នឹងវាខូចបាទវាកាត់បន្ថយហ្នឹងព្រោះសត្វអូโซននេះវាជួយការពារយើងណាជួយការពារយើង ពីកម្ដៅពន្លឺព្រះអាទិត្យព្រោះពន្លឺព្រះអាទិត្យមិនមែនជា នេះទេ វាបាន បង្កបញ្ហាដែរប៉ុន្តែយើងបានមានសត្វអូហ្សូននឹងជួយ តែ នៅពេលដែលយើងបំផ្លាញគេចាប់ផ្ដើមគិតអាហ្នឹងបើយើងបំផ្លាញគឺមានន័យថាយើងបំផ្លាញទៅលើជីវិតខ្លួនឯងអញ្ចឹងនៅ ក្នុងនេះបានធ្វើឲ្យពិភពលោកគាត់ងាកមកមើលការចាប់អារម្មណ៍ទៅលើបញ្ហា ពិភពលោកទាំងមូលបាទអញ្ចឹងគេរួមគ្នាក្នុងការទប់ស្កាត់លើបញ្ហាទាំងអស់នេះអូខេអញ្ចឹងនៅគណៈពេលដែលមានបញ្ហាបន្ទាប់នេះចូល what my life be like without the ozone layer បន្ទាប់ពីបើសិនជាក្នុងករណីដែលបាត់បង់ទៅលើស្រទាប់អូโซនអញ្ចឹងតើវាបង្កបញ្ហាអ្វីខ្លះកើតឡើងចំពោះមនុស្សណាជីវិតសត្វភាពរស់ទាំងអស់នៅលើផែនដីអញ្ចឹងចំណុចទី1គឺអាចបង្កទៅលើបញ្ហានេះស្បែកជំងឺស្បែកបាទភ្នែកឡើងបាយនេះជំងឺរលាកស្បែកបាទមុខក្រាំងជាមួយនឹង ស្ថានភាពជីវភាពអីរស់នៅផ្សេងផ្សេងទៀតរបស់សត្វអីក៏មិនអាចរស់នៅបានដែរដោយសារអីកម្ដៅឡើងខ្ពស់បាទកម្ដៅឡើងខ្ពស់កាន់តែក្ដៅទៅក្ដៅទៅធ្វើឲ្យប៉ះពាល់ទៅលើជីវិតសត្វមនុស្សសត្វទាំងអស់បាទនៅលើផែនដីអញ្ចឹងអាចំណុចនេះហើយដែលគេយកចិត្តទុកដាក់គ្រប់គ្នា បាទព្រោះអាធម្មជាតិហ្នឹងគឺវាបាត់បង់តាមរយៈទង្វើរបស់មនុស្សបាទហើយបើយើងចង់ធ្វើឲ្យអឺ ស្រទាប់អូហ្សូននឹងដំណើរការឡើងវិញល្អគឺយើង មិនងាយមានមធ្យោបាយណាមួយល្អទេមានតែរឿងទប់ស្កាត់ដើម្បីកុំឲ្យវា ខូចខាតបន្តទៅទៀតបាទខូចខាតបន្តទៀតអញ្ចឹងចំណុចហ្នឹងដែលយើងត្រូវគិតវាហាក់បីដូចជាយើងប្រើប្រាស់ធនធានអឺឲ្យបានយូរធនធានដែលកម្រហ្នឹងគឺយើងប្រើប្រាស់ឲ្យបានយូរតាមរយៈការរក្សាការពារឲ្យបានយូរដែរអញ្ចឹង ករណីឧទាហរណ៍ថាវា100លានឆ្នាំ100លានឆ្នាំទៀតវានឹងវានឹងខូចនៅខណៈពេលដែលយើងអត់បានគិតគូរពីការថែទាំវាអាចធ្លាក់ត្រឹម50លានឆ្នាំទៀតវាវាខូចខាតអញ្ចឹងណាអញ្ចឹងអាចំណុចនឹងឯងអូខេអញ្ចឹងចំណុចបន្តវាអាចមានផលប៉ះពាល់ទៅលើនេះភ្លៀងអាស៊ីតណាភ្លៀងអាស៊ីតដែលបានជះឥទ្ធិពលទៅលើនេះតាមរយៈនេះ phenomenon មួយចំនួន acid has been widely recognized from 35 years ago and number of fish pollution decrease តាមរយៈភ្លៀងអាស៊ីតមានន័យថាភ្លៀងដែលមានលក្ខណៈជាតិអាស៊ីតខ្ពស់បាទជាតិអាស៊ីតខ្ពស់ព្រោះភ្លៀងមានជាតិអាស៊ីតប៉ុន្តែកម្រិតនៃការបំពុលកាន់តែខ្លាំងវាធ្វើឲ្យបរិយាកាសនៃនៃទឹកភ្លៀងណាណាបរិយាកាសនៅលើអាកាសហ្នឹងវាមានជាតិពុលមានជាតិអាស៊ីតច្រើននៅពេលដែលបង្កទៅជាភ្លៀងវាคล้ายទៅជាភ្លៀងអាស៊ីត ចឹងរយៈពេល35ឆ្នាំកន្លងមកបានបានធ្វើឲ្យប៉ះពាល់ទៅលើ ត្រីកំណើនកាន់តែកើនឡើងទៅលើ ត្រី ដែល បាត់បង់ជីវិតតាមរយៈភ្លៀងអាស៊ីតអញ្ចឹងព្រោះវាអត់សម ទេសម្រាប់ជីវភាពជីវិតរស់នៅក្នុងទឹក នៅពេលដែលភ្លៀងជាតិអាស៊ីតក៏បានហូរចូលទៅក្នុងបឹងទន្លេអានេះដែលជាអតិជាកត្តាជាអតិពលទៅលើអឺមច្ឆាជាតិណាក៏ដូចជា ជីវិតមនុស្សបាមនុស្សយើងស្វ័យត្បិតអត់ត្រូវភ្លៀងមែនប៉ុន្តែ នៅក្នុងបរិយាកាសបរិយាកាសជុំវិញខ្លួនគឺសិតតាជាអាស៊ីតអញ្ចឹងពេលខ្លះក៏អាចផលប៉ះពាល់ដែរបាទនេះ cost increase acidity of the uh, lake water នេះតកតងជាមួយនឹងទឹកបឹងទន្លេក៏មាន ការមានកម្រិតជាតិអាស៊ីតឡើងកាន់តែខ្ពស់ pH កាន់តែខ្ពស់ដែរអញ្ចឹងធ្វើឲ្យ មានផលប៉ះពាល់ទៅលើមច្ឆា ប្រភេទការប្រើប្រាស់ overuse overuse plastic បាទមួយទៀតគឺជាចំណុចសំខាន់បំផុតនៃការប្រើប្រាស់គឺការប្រើប្រាស់ plastic លើសចំណុះនេះ8តោននេះ8តោន8លានតោន plastic to the sea annually នេះតកតងគ្នាជាមួយនឹង8លានតោនអាស៊ីតត្រូវបានធ្លាក់ចូលទៅក្នុងសមុទ្រជាប្រចាំ ជាប្រចាំឆ្នាំក្នុងមួយឆ្នាំណាតែនៅក្នុងឆ្នាំ2020នេះ fish is half of plastic នេះអឺនៅក្នុងឆ្នាំ2020បាទត្រីជាមួយនឹង plastic គឺពាក់កដាលស្មើគ្នា នៅក្នុងសមុទ្រនៅក្នុងត្រីនៅក្នុងសមុទ្រណាក្នុងទឹកអញ្ចឹងអាហ្នឹងគឺ ជាការជាផលប៉ះពាល់មួយហើយចំណុចនេះឯងដែលធ្វើឲ្យប្រទេសកំពុងអភិវឌ្ឍឬក៏ប្រទេសអភិវឌ្ឍគាត់ប្រែคลายពីការប្រើប្រាស់ ផ្លាស្ទិកឲ្យទៅជាការច្នៃប្រឌិតផ្សេងមួយទៀតអានេះដែលជាគំនិតមួយក្នុងការអភិវឌ្ឍបន្ថែមទៀតបាទទន្ទឹមនឹងការអភិវឌ្ឍការអភិវឌ្ឍនោះប្រកបទៅដោយគំនិតច្នៃប្រឌិតដើម្បីកាត់បន្ថយរាល់ការប្រើប្រាស់សម្ភារៈទាំងឡាយណា ដែលប៉ះពាល់ទៅលើបរិស្ថានចឹងការ កាត់បន្ថយផ្លាស្ទិកនេះគឺជារឿងមួយដែលល្អបំផុតសម្រាប់ការផ្ដោតសំខាន់ទៅលើអឺបរិស្ថានអូខេចំណុចបន្ទាប់បាទ ចំណុចបន្ទាប់គឺយើងនិយាយពីការបាត់បង់ព្រៃឈើនេះការកាប់បំផ្លាញព្រៃឈើក៏ជាកត្តាមួយដែលធ្វើឲ្យបាត់បង់ព្រៃឈើណានៅពេលដែលយើងបាត់បង់ព្រៃឈើវាធ្វើឲ្យធម្មជាតិអានេះវាកើតឡើងហ្នឹងយើងយើងនិយាយឲ្យតាំងពីដើមមកពាក់ព័ន្ធជាមួយនឹងបរិស្ថានឬក៏សិក្សាសង្គមបាទថ្នាក់អឺយើងមើលឃើញការបាត់បង់ព្រៃឈើឬក៏យើងនិយាយពីប្រយោជន៍នៃព្រៃឈើបាទព្រៃឈើវាមានប្រយោជន៍អីខ្លះ វាជួយទឹកចំនួនវាជួយអីណាទប់ស្កាត់តាក់ទាញទឹកភ្លៀងណាទប់ទៅលើគ្រោះធម្មជាតិអីជាដើមអញ្ចឹងចំណុចជាច្រើនដែលយើងយកមកនិយាយពីប្រយោជន៍របស់ព្រៃឈើតែផ្ទុយទៅវិញបើសិនជាបាត់បង់ព្រៃឈើថាតើវាបង្កបញ្ហាអ្វីខ្លះកើតឡើងអញ្ចឹងរាល់ទង្វើដែលជាប្រយោជន៍នោះគឺវានឹងកើតឡើងវាផ្ទុយពីជាប្រយោជន៍វាទៅជា ផលប៉ះពាល់ទៅលើចំណុចហ្នឹងវិញអញ្ចឹងវាកើតឡើងទឹកចំនួនវាអឺធ្វើឲ្យ កម្ដៅឡើងខ្ពស់ហើយការធ្វើឲ្យមានគ្រោះរាំងស្ងួតអីជាដើមអាចំណុចហ្នឹងឯងដែរវាធ្វើឲ្យបញ្ហាពិភពលោកយកមកអឺពិភាក្សាណាអូខេនេះនៅគណៈពេលបន្ត បើបាត់បង់ព្រៃឈើថាតើវាកើតអ្វីហឹម វានឹងបាត់បង់អ្វីខ្លះអញ្ចឹងខណៈពេលដែលយើង បាត់បង់ប្រៃឈើវាជាអត្តពលអ្វីខ្លះនេះសត្វមនុស្សនេះសត្វមួយចំនួនខ្វះសត្វខ្វះទីជំរកណាពាក់ព័ន្ធជាមួយនឹង ecosystem រាល់ប្រព័ន្ធ ecosystem ទាំងអស់គឺបាត់បង់ទាំងអស់អញ្ចឹងនៅខណៈពេលដែលយើងបាត់បង់ប្រៃឈើណានេះវិចារពលអីតាំងពីជីវិត មនុស្សសត្វទាំងអស់នៅលើផែនដីគឺចាប់ផ្ដើមបាត់បង់ហើយសួរថាតើ សត្វព្រៃឬក៏មនុស្សមានជំរកមកពីណានៅខណៈពេលដែលយើងបាត់បង់អាហ្នឹងចំណុចហ្នឹងភាពរាំងស្ងួតភាពអត់ឃ្លានកើតឡើងតាមរយៈការបាត់បង់ប្រព័ន្ធបាត់បង់ធម្មជាតិចំណុចនេះអញ្ចឹងទង្វើដែលធ្វើឲ្យប៉ះពាល់នឹងអស់នឹងឯងដែលរាល់ពិភពលោកគាត់ចាប់ផ្ដើមគិតណានេះយើងសង្កេតមើល deflation of resource next generation water resource mine deflation នេះគេកើតជាការប្រើប្រាស់ពាក់ព័ន្ធជាមួយនឹងបញ្ហាធនធានបាទការប្រើប្រាស់ធនធានអញ្ចឹងគណៈពេលដែលយើងគិតទៅលើធនធាននៃការប្រើប្រាស់យើងចាប់ផ្ដើមផ្ដោតសំខាន់ទៅលើចំនួនក្រោយចឹងឆ្លងតាមបទពិសោធន៍ដែលខ្ញុំសង្កេតឃើញនៅក្នុងប្រទេសចិនប៉ុន្តែខ្ញុំមិនមិនមិនគិតថាស៊ីជម្រៅគ្រាន់តែមួយផ្នែកមួយនៃអឺ នៃប្រទេស ដែលខ្ញុំសង្កេតឃើញឃើញចិនវាបានរក្សាទៅលើធម្មជាតិរបស់វាច្រើន តាំងពីទីតាំងទីកន្លែងហើយរាល់កន្លែងធម្មជាតិទាំងឡាយណាគឺគាត់ចាប់ផ្ដើមច្នៃប្រឌិតធ្វើម៉េចឲ្យទៅ ជាកន្លែងធម្មជាតិប្រកបទៅដោយការកំសាន្តទៀតណាធម្មជាតិឲ្យកំសាន្តរួមជាមួយនឹងការច្នៃប្រឌិតបន្ថែមទៀតដើម្បីរក្សាទៅលើធម្មជាតិទាំងអស់ហ្នឹងហើយចំពោះរ៉ែចំពោះការជីក យកក្រែផ្សេងផ្សេងដូចជាមិនតាន់ឃើញដូចជាមិនឃើញទេខ្ញុំសង្កេតមើលតាមតំបន់មួយមួយណានៅក្នុង ជាពិសេសគឺនៅក្រុងនឹងការអភិវឌ្ឍតំបន់ព្រៃជាដើមអញ្ចឹងខ្ញុំទៅសង្កេតឃើញមាន ទៅភ្នំភ្នំអឺព្រៃភ្នំភ្នំអ៊ូតាំងភ្នំអីផ្សេងផ្សេង គឺគេច្នៃប្រឌិតបន្ថែមទៀតដើម្បីឲ្យ មានការផ្សារភ្ជាប់ជាមួយនឹង ធម្មជាតិ ហើយការជីករកយករ៉ែក៏ចឹងដែរគេរក្សាធនធានធម្មជាតិរបស់គេដើម្បីទុកឲ្យចំនួនក្រោយនៃការប្រើប្រាស់បាទដូចក្នុងពេលបច្ចុប្បន្ននេះយើងមានធនធានច្រើនក្នុងការប្រើប្រាស់យើងមានធនធានយើងមានអីបើសិនជាយើងជីយាមជីករករ៉ែជីកយកអីផ្សេងផ្សេងក្នុងដំណាក់កាលនេះគឺធ្វើឲ្យយើងប៉ះពាល់មានន័យថាវានឹងបាត់បង់យើងអាចយកមកប្រើប្រាស់ក្នុងពេលនេះបើសិនជាយើងដូចទឹកបាទទឹកវានឹងហួត នៅព្រោះតំបន់ខ្លះនៅតាមតំបន់ខេត្តមួយចំនួនគេខ្ញុំសង្កេតឃើញថាពីមុនទឹកវារះហើយសបោទឹករហូតដល់ឥឡូវគឺខ្សត់ទឹកមែនទែនអានេះក៏ជាបញ្ហាមួយដែរបាទអញ្ចឹងបញ្ហាហ្នឹងដែលយើងប្រើប្រាស់អាចថាយើងប្រើប្រាស់ដោយមិនបានសន្សំសំចៃណាវាអស់ធនធានមានន័យថាធនធានដែលយើងត្រូវប្រើក្នុងរយៈពេល30ឆ្នាំ យើងយកមកប្រើអស់ក្នុងរយៈពេល10ឆ្នាំ ហ្នឹងហើយធនធានដែលនៅក្នុងដីដែលយើងមិនតន់យកយើងព្យាយាមយកក្នុងពេលនេះគឺចំនួនក្រោយលែងមានអ្វីដែលយើងអាចយកមកប្រើប្រាស់បានទៀតដែរអញ្ចឹងណាអញ្ចឹងនៅក្នុងការជីករករ៉ែនេះគឺជាកត្តាមួយដែលជះឥទ្ធិពលដែរបាទយើងត្រូវសិក្សាមើលថាតើយើងចាំបាច់ត្រូវសិក្សាស្វែងរកជីករករ៉ែជីករកអីផ្សេងផ្សេងទាំងអស់ហើយប្រភពទឹកអីផ្សេងផ្សេងអានេះអញ្ចឹងយើងព្យាយាមរកបាទ អូខេអ្វីទៅជាការ បំពុលបរិស្ថាននេះអញ្ចឹងជាសំណួរចោទសួរសម្រាប់យើងវិញតាមរយៈការបង្ហាញនៅ slide បន្តបន្តពីខាងដើមសួរថាតើយើងអាចយល់បានថាតើអ្វីទៅជាការបំពុលបរិស្ថានអានេះសំណួរកន្លឹះអូខេចូលដល់ចំណុចបន្ទាប់ហឹមចឹងឆ្លងតាមសំណួរកន្លឹះនេះមួយគឺយើងអាច បាទកំណត់បានពាក្យ keyword ចំនួន7បាទ W ចំនួន5ហើយ H ចំនួន2ដែលថាការបំពល់បាទនេះ who who សួរថាតើការបំពល់បរិស្ថាន គឺជាអ្វី បាទអ្វីទៅជាការបំពល់បរិស្ថាន វាកើតឡើងតាមរយៈពាក្យកលឹះទាំងអស់នេះឯងអញ្ចឹងយើងចោទសួរថាតើ who អ្នកណា ជាអ្នកបំពោលទៅលើបរិស្ថាន what when where why and how many and how much how how much how many how ដូចគ្នាអញ្ចឹង how ទាំងពីរមួយ how many មួយ how អូខេអញ្ចឹងឆ្លងតាមកលឹះ 5w ជាមួយនឹង 2h ថាយើងអាច ឆ្លើយតបយ៉ាងម៉េចនេះពាក់ព័ន្ធគ្នាជាមួយនឹង what what what is a problem តើបញ្ហាអ្វីកើតឡើងខ្លះជុំវិញទៅលើបរិយាកាសទៅលើបរិស្ថានចំណុចទី1គឺ waste resource ការខ្ជះខ្ជាយទៅលើធនធាន បាទការខ្ជះខ្ជាយទៅលើធនធានចំណុចទី2គឺបញ្ហានោះគឺ climate change បាទចំណុចទី3ការធ្វើឲ្យប៉ះពាល់ទៅលើ បរិយាកាសនេះការធ្វើឲ្យប៉ះពាល់ទៅលើបរិស្ថាន មួយទៀតការបង្កើនចំណាយការបង្កើន increase ទៅលើ expense បាទការបង្កើនចំណាយអូខេអញ្ចឹង4ចំណុចនេះ គឺជាអ្វីដែលយើងត្រូវផ្ដោតសំខាន់ណា what is a problem តើវានឹងបង្កទៅលើបញ្ហាអ្វីកើតឡើងបាទឆ្លើយតបជាមួយនឹង ចំណុចបន្ទាប់គឺ why it is a problem សួរថាហេតុអីបានវាបង្កជាបញ្ហាចំណុចដែលសំខាន់នេះ generous តាមរយៈទង្វើ តាមរយៈអ្វីយើង វាអាចបង្កឲ្យមានផលប៉ះពាល់គ្រោះថ្នាក់ដល់អាយុជីវិត គ្រោះថ្នាក់ទៅដល់ធម្មជាតិទាំងអស់បាទដែលមាននេះ8លានតោនផ្លាស្ទិកជាប្រចាំនៅក្នុង 8លានណាមិនមែន8មិនមែនអឺ8តោនទេ8លានតោនចូលទៅក្នុងសមុទ្រជាប្រចាំ fish នេះត្រីជាមួយនឹង plastic គឺស្មើគ្នា raining acid បង្កឲ្យមានបញ្ហាភ្លៀងអាស៊ីតបាទចំណុចទី3 when it happen ហ៎ សួរថាវាកើតឡើងនៅ បាទក្នុងពេលបច្ចុប្បន្ននេះវាបានកើតឡើងហើយឥឡូវនេះ បាទវាកំហើយបុគ្គលទូទៅ មនុស្សទូទៅ ចាប់ផ្ដើមយកចិត្តទុកដាក់ទៅលើនឹងហើយរាល់បណ្ដាប្រទេសដែលកំពុងអភិវឌ្ឍមួយចំនួនក៏ដូចជាប្រទេសអភិវឌ្ឍដែលបានដំណើរការយ៉ាងខ្លាំងក្លាទៅលើការទប់ស្កាត់និងយកចិត្តទុកដាក់ទៅលើបញ្ហាបរិស្ថាន where now where in the world almost everywhere in the world វាកើតឡើងទាំងអស់ហ្នឹង who make it people សួរថាអ្នកណាជាអ្នកបង្កើតគឺវាមានផលប៉ះពាល់តាមរយៈទង្វើរបស់មនុស្សក្នុងពេលបច្ចុប្បន្ននេះឯងបាទអញ្ចឹងមនុស្សគឺជាអ្នកបង្កពីមុនមកធម្មជាតិបើសិនជាអត់មានមនុស្សទេអត់ទេឥឡូវយើងយើង សង្កេតមើលឃើញថាតំបន់រមណីយដ្ឋាននៅក្នុងព្រៃណាមួយបាទដែលយើង មានមនុស្សទៅក្នុងបរិមាណតិចតួចបាទម្នាក់ពីរនាក់ដឹងបន្ទាប់ពីមានការរីកចោះខ្ចាយល្បីថាកន្លែងហ្នឹងល្អណាមានទឹកធ្លាក់មានធម្មជាតិស្រស់បំប្រងមនុស្សចាប់ផ្ដើមទៅលេងនៅពេលដែលទៅលេងគឺចាប់ផ្ដើមបំពុលហ្នឹងចំណុចទី1គឺការញ៉ាំអាហារដែលចម្បង ខ្លាំងជាងគេ គឺនាំសម្ភារៈនាំរបស់របរប្រើប្រាស់ទាំងអស់ហ្នឹងយកទៅញ៉ាំអាហារនៅតំបន់ហ្នឹងបន្ទាប់មកគឺ បង្កទៅលើសម្រាមបាទវេសទាំងឡាយណាបន្ទាប់ពីយើងញ៉ាំហើយហ្នឹងគឺចោលនៅក្នុងតំបន់នោះតែម្ដងអាហ្នឹងយើង គិតសាមញ្ញយើងគិតសាមញ្ញអញ្ចឹងយើងគិតសាមញ្ញគ្រាន់តែថាគាត់ទៅលេងយើងញ៉ាំអាហារហូបចុកសបាយនៅពេលហ្នឹងហើយត្រឡប់មកវិញគឺគាត់បានសល់ទុកទៅនឹង waste គាត់មិនបានវិចខ្ចប់រាល់ waste ទាំងអស់ហ្នឹងយកមកតាមខ្លួនយកមកបោះចោលនៅក្នុងតំបន់ផ្សេងទេគឺនៅក្នុងតំបន់ហ្នឹងណា ចំណុចទី1អាហ្នឹងគឺ direct ផ្ទាល់តែម្ដងបាទហើយនឹងមានចំណុចផ្សេងផ្សេងទៀតបាទអាហ្នឹងយើងសមើមើលសមើសមើសម័យគិតមើលថាតើបុគ្គល មនុស្សទូទៅគឺទៅដល់កន្លែងណា គឺយ៉ាងម៉េចមាន លក្ខណៈបែបណាហើយរាល់ទង្វើរបស់មនុស្សគឺប្រឆាំងជាមួយនឹងធម្មជាតិគ្រាន់តែយើងទៅដល់តំបន់ហ្នឹងគឺយើងធ្វើឲ្យ បាត់បង់ទៅលើ សម្រាប់ធម្មជាតិមួយ បាត់ហើយបាទបើសិនជាស្មៅដោះជុំវិញនឹងទាំងអស់គឺជន់ខ្ទេចខ្ទីអស់ហើយបាទអាសម្រាប់ធម្មជាតិហ្នឹងគឺលែងមានហើយ អាចំណុចហ្នឹងឯងអូខេអានេះគ្រាន់តែជាកលឹះទូចមួយទេហើយយើងយកយកចំណុចហ្នឹងទៅ គិតយកពិចារណាមើលថាតើវាផលផលប៉ះពាល់ធំដុំនឹងយ៉ាងម៉េចអានោះវាបើគិតថាវាផលគ្រាន់តែខូចស្មៅខូចអីអាហ្នឹងតិចតួចទេវាតូចតាចទេអាហ្នឹងវានឹងអាចដោះមកវិញប៉ុន្តែយើងសម្លឹងមើលលើបញ្ហាធំហើយជាមួយនឹងការទប់ស្កាត់អញ្ចឹងណាអូខេបាទចូលដល់ចំណុចទីបន្ទាប់ បាទចូលដល់ចំណុចបន្ទាប់ពាក់ព័ន្ធនេះជាមួយនឹង hash to នេះ hash to to hash age ចំនួន2 how how to settle តើយើងត្រូវដោះស្រាយយ៉ាងម៉េចបាទត្រូវយើងដោះស្រាយយ៉ាងម៉េចដោះស្រាយយ៉ាងម៉េចបន្ទាប់មកចម្លើយគឺមានតែមួយគត់គឺធ្វើម៉េចឲ្យវា green ចាប់ផ្ដើមគិតទៅលើ green green concept បាទ បន្ទាប់មកបាន how much ហើយ green ហើយចាប់ដើម how much ប្រមាណនៅខណៈពេលដែលយើងគិតទៅលើការធ្វើឲ្យអាជីវកម្មក៏ដូចជាការធ្វើឲ្យបរិស្ថានទៅជាបៃតងយើងត្រូវគិតទៅលើ how much ប៉ុន្មានដែលយើងត្រូវចំណាយ យើង afford បានអត់យើង អាចជួយគ្រប់គ្រងបានអត់ចំណុចហ្នឹងណាអញ្ចឹងព្រោះនៅខណៈពេលដែលយើងមានការផ្លាស់ប្ដូរនៅការគិត ពីគំនិតនៃការខ្ជះខ្ជាយពីគំនិតនៃការខ្ជះខ្ជាយយើងចាប់ផ្ដើមគិតទៅលើការសន្សំសំចៃពេលនោះយើងចាប់ផ្ដើមគិតដែរពេលនោះណាចឹងការចំណាយទៅលើការ go the green តើវា less ឬក៏ much expense តែបើ less expense អាហ្នឹង it should be better must be better អញ្ចឹងអ្វីដែលសំខាន់គឺយើងផ្ដោតសំខាន់ទៅលើការចំណាយដែរនៅ ពេលដែលយើង go green តើវាជះអត្ថប្រយោជន៍អ្វីខ្លះទៅលើការចំណាយប៉ុន្តែជាទូទៅយើងចាប់ផ្ដើមពីចំណុចតូចចុចចំណុចតូច គឺអាចទទួលបានលទ្ធផលល្អហើយបាទអញ្ចឹងកលឹះនៅក្នុងមេរៀនទី1គឺមានតែប៉ុណ្្នឹងឯងជាកលឹះចុងក្រោយនៃ slide ដែលមាន2 slide នេះឯងគឺ 5W ហើយទន្ទឹមនឹងនោះមួយទៀតសម្រាប់បញ្ហាទាំង 5W ជាមួយនឹង +A2 ហ្នឹងគឺ 2H ហ្នឹងគឺ ក៏ស្ថិតនៅក្នុងនេះ Sustainable Development Goal របស់ UN ដែលមាន17ចំណុចស្ថិតនៅក្នុងចំណោមស្ថិតនៅក្នុងចំណោម Green ដែរអញ្ចឹងក្នុងក្នុងចំណោម17ចំណុចនៃការអភិវឌ្ឍទិសដៅអភិវឌ្ឍប្រកបទៅដោយស្ថិរភាពរបស់ អង្គការសហប្រជាជាតិហ្នឹងក៏គេផ្ដោតសំខាន់ទៅលើ green មួយដែរ បាទគេគិតទៅលើបរិស្ថានគេគិតទៅលើបរិស្ថានក្នុងចំណោម10ហ្នឹងមាន1មាន2ដែលដែលបដោតសំខាន់អញ្ចឹងយើងអាចសិក្សាស្វែងយល់បន្ថែមទៀតដែលពិភពលោកគេកំពុងតែយកចិត្តទុកដាក់ណាទៅលើកត្តាទាំងអស់នេះបាទហើយមាន5ដែលជា W មាន plus ជាមួយនឹង 2h ដែលជាកលឹះនៅក្នុងការសិក្សាស្វែងយល់ដាក់ផ្ដើមចេញពីការអភិវឌ្ឍអូខេ ចឹងសម្រាប់មេរៀនទី1យើងបញ្ចប់ប៉ុណ្ណេះហើយសង្ឃឹមថាយើងសិក្សាស្វែងយល់ហើយស្រាវជ្រាវបន្ថែមពាក់ព័ន្ធជាមួយនឹង SDG របស់ UN បាទ17ចំណុចដែលគេផ្ដោតសំខាន់ទៅលើ environment ហើយកត្តាដែលជាអត្ថពលផ្សេងផ្សេងទៀតដែលធ្វើឲ្យបរិស្ថាននិងបកកជាបញ្ហាបាទអញ្ចឹងសង្ឃឹមថាយើងសិក្សាស្វែងយល់បន្ថែមតាមរយៈការបកស្រាយរបស់ខ្ញុំមិនជាក្បោះក្បាយប្រមាណទេ ហើយក៏មិនជាល្អប្រមាណដែរ គ្រាន់តែជាកន្លឹះជាពន្លឺមួយសម្រាប់បងប្អូន ដែលជានិស្សិតយកទៅបាទយកទៅស្វែងយល់បន្ថែមហើយនឹងសិក្សាស្រាវជ្រាវបន្ថែមទៀតដើម្បីពង្រឹងសមត្ថភាពខ្លួនឯងឲ្យសមស្របទៅនឹងបរិបទនៃការឈាន ជើងចូលទៅដល់អាជីវកម្មបែប green អូខេអញ្ចឹងមេរៀនទី2យើងនិយាយពីយើងមេរៀនទី2នឹងយើងនិយាយពី what is green business model យើងនឹងឈានទៅអឺ ទាញទៅលើអាជីវកម្មថាតើ business model ទាំង lain ណាដែលគាត់ go green អញ្ចឹងយើងសិក្សាស្វែងយល់ទៅលើប្រភេទប៉ុន្តែកន្លងមកនេះយើងបានសិក្សាមួយចំនួន តាមរយៈ pre cost research ដែលខ្ញុំឲ្យវាយើងធ្វើបទបង្ហាញណាអញ្ចឹងយើង ធ្វើបទបង្ហាញតាក់ទងគ្នាជាមួយនឹងមេរៀនអឺរបស់យើងយើងបានលើក case ជាច្រើនពាក់ព័ន្ធគ្នាជាមួយនឹង business model បែប green បាទដែលបាន ដំណើរការនៅក្នុងប្រទេសកម្ពុជាក៏ដូចជានៅក្នុងពិភពលោកដែលបានលើកឡើងណាតាមបណ្ដាប្រទេសពិភពលោកផ្សេងផ្សេងទៀតប្រទេសជឿនលឿនផ្សេងផ្សេងទៀតបាទអូខេអញ្ចឹងខ្ញុំបញ្ចប់មេរៀនទី1ត្រឹមប៉ុណ្ណេះហើយរងចាំនៅវីដេអូទី2ដែលជាមេរៀនទី2បាទព្រោះមេរៀនទី1នេះគឺយើង warm up អញ្ចឹងយើងធ្វើតែមួយវីដេអូហើយមេរៀនទី2យើងនឹងជួបគ្នានៅពេលក្រោយទៀតបាទអូខេអញ្ចឹងសម្រាប់ពេលនេះគឺអរគុណចំពោះបងប្អូនដែលតែងតែតាមដាន វីដេអូមេរៀនរបស់គ្រូតាំងពីដើមរហូតដល់ចប់បាទសូមអរគុណ